លុយយើងជំពាក់គេ មានដំណោះស្រាយហើយដំណោះស្រាយយ៉ាងម៉េចបើផ្ទះនេះគេមករឹបអស់យកឥឡូវនេះហើយណាហើយមិននឹងស្អែកនេះមានផ្ទះនៅឬមួយក៏អត់ផងតែឯងនេះបាយយកក្មេងនោះមកនៅជាមួយតាមទៀតជួយខ្លួនឯងនេះមិនតន់បានផងណាឆ្លៀតជួយអ្នកដតីទៀតអ្នកណាថាខ្ញុំជួយវា ខ្ញុំយកវាមកជួយខ្ញុំទៅវិញទេ ការងាររបស់បងពេលនេះរកតម៉ួយមកទិញផ្ទះទិញដីទៅគឺគ្រប់គ្រាន់ហើយហាក់អីច្បាច់លក់ផ្ទះនោះអូនផ្ទះនោះធំជាងផ្ទះរបស់យើងបងចង់រស់នៅផ្ទះនោះដែរណាអូនយើងលក់ផ្ទះរបស់យើងវិញទៅណាខ្ញុំមិនគួរទៅដណ្ដើមមនុស្សល្ងងយកមក ះគឺជាផ្ទះរបស់វាឈ្មោះវាកម្មសិទ្ធិវា ហើយយើងមកនៅផ្ទះវាហើយយើងគឺជាអ្នកលក់ផ្ទះវាដោយខ្លួនឯងចុះបើសិនជាថ្ងៃណាមួយ វាដូរចិត្តវាចង់មកទាមទាររបស់ទ្រព្យវាវិញបងទៅនៅវត្តមែនរបស់វាទាំងប្រមាណប្រមូលលក់ឲ្យអស់លុយយើងគឺជាអ្នកយកហើយបើសិនជាថ្ងៃណាមួយ វាដូរចិត្តចង់បានរបស់វាត្រឡប់មកវិញវាមិនអាចទេព្រោះថាវាគឺជាអ្នកលក់ដោយខ្លួនឯងលុយយើងគឺជាអ្នកចាយបងពុតជាសំណាងដែលមានមនុស្សឆ្លាតដូចជាឯងមកធ្វើជាប្រពន្ធបង ត្រូវហើយអូនជាប្រពន្ធបងគឺបែបហ្នឹងមិនដូចជាបងឯងគ្រាន់តែដីរបស់កូនគ្មានសមត្ថភាពដណ្ដើមយកមកផង រឿងជីវិតរឿងនាងលាក់មានផ្សាយជូនទេសនារៀងរាល់ថ្ងៃប្រហោះសុកវេលាម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film